ដុំថ្មចឹងហើយលោកថ្មនេះមេយើក្តៅក៏ក្តៅមេក្តៅចឹងបើមិនឲ្យទឹកពោម្នាក់មកកែវដល់បានបុតណាកុំអីនេះអូខំកុំបាយអត់មានតោទួចយ៉ាយាយមិនដល់ទៅធំបានដល់ទៅបានតាបាច់ទៅទុំទុំទុំញោមណាហាធំបាអាត្មាស្មាតទៅបិនតោទៅចោអូនឯងមើលក៏បីស តាមមានធំប៉ះប្រើងំមិននេះក៏មិនបីដែរងំរាចាងំកូនស្ដេចនេះកូនស្ដេចនេះហើយនៅក្នុងទឹកសូខ្មៅវាងំនេះតែពីនេះពួកវិញងំនេះស៊ីធូវិញស៊ីធូទៀតនិយាយចឹងពួកនេះបីស្លួយខ្លាំងណាអីបីស្លួយស្គាល់ថាតែបាត់ស្គាល់ហ្វេនេះអីអត់អីមិនស្គាល់របស់អូអីសោះយកមកអូនអាចអូអីមកជួយអីនឹងបាត់បោះចោលអីចាំមើលនេះអត់ណាអូយផ្លាត់ទៅអូអីអីអីយកផ្លាត់ទៅលេងមួយខាងជ័យនឹងមានរឿងដល់ហើយអូយអូយ តន់ជួយនេះប៉ិនប៉ិននឹងសោះអូបលើកាន់វត្ថុទាំងអស់ហើយតោះយើងទៅមុខទៀតអីទៅទៅមិនមិនមិនសាច់ទៅទៅមិនមិនមិនអើយើងគឺជាបិសាច់គុកអីចុយបិសាច់មកពីខាងណាអូចំ បាញ់សាច់គោយើងគិតជាបាញ់សាច់ខ្លាំងឯពួកអាចមកដល់តាណាឯងជុំអត់ទៅទឹកឯក្នុងទៅទឹកមានយើងក៏ពួកអាចគេពីທາງជ័យពីព្រោះທາງជ័យតាមរយរបស់នេះកាដូនទៅវើហើយលើថាមាននំដល់ឈួយឆ្ងាញ់តែបើអត់តែឲ្យបនាងកូនស្រីបងហើយស្អាពួកនឹងយកបដូនមកបងកូនបំណងយើងត្រូវការតែតបងខាងជ័យតែបដូនដែរបើយើងលេងជាមួយបាញ់សាច់គោនេះដូចយកអាចមកជុំមកថ្មចាឥឡូវចាពួកឯងមិនចាំមិនរត់គេមកសហការជាមួយយើងព្រោះយើងត្រូវការតបងខាងជ័យឯងចង់ចាប់ខាងជ័យ គាត់នឹងបងជ្រាបបៃអាបីសាយខ្លាដល់បងຕົងទីបានច្រើនអរនេះយើងអលីមួយពួកឯងដល់យើងអាបីសាយគូបោះដល់លោកបីសាយស្បៃខ្លាយគូខ្លាយដែរហើយបានអូខុំបបាក់ដល់អត់មែមើលអុយឯងដល់រោព្រីវមើលតែស៊ីបាត់ដល់រាវមីហើយមកគួយសិនមិនការងារអូអត់អាយលោកគូជួយទុំបាយអត់ធូបងមកអាចារ្យទៀតមក យល់ឯងមិនតាមអត់ចំណេញសោះមួយថ្ងៃបាយ7ពេលហើយអត់ឆ្អែតទៀតអត់អីចាំលោកគ្រូជប់អើយជប់អូខំមិនជប់បាយជិះដល់ថ្មចឹងហ៎ថ្មនេះគ្រូមួយវល់លោកគ្រូទិលសិនលោកគ្រូសង្សារលេងសុលហើយទុំបាយទៅចេញទុំថ្មទៅវិញអាមិនទេជប់បាយទៅចេញទុំថ្មទៅវិញឥឡូវឯងទៅមើលលោកគ្រូជប់ទឹកម្ដងអឺ កម្មជាគុណអូប្រតិកម្មជាគុណមើលប្រតិកម្មលែងហើយអូចាច់